វាផុសហ่ะដូចគ្នាទាំងអស់អូនអូនឯងមកធ្វើការអីគិតតែមើលរឿងចឹងអត់ជួយធ្វើការគ្នាអូនណ ជិតដល់ថ្ងៃ anniversary ហើយចង់ឲ្យសង្សា surprise ដូចក្នុងរឿងដែរយាយតោះផុតពីមោះរងមក surprise ឲ្យឃើញហ្មងនេះអុយ sweet ណាស់ sweet ដូចគេខ្ជួរនេះចាំ surprise អូនទៀតបងប្រែងបងលេង like អូនដូចមុនហើយបងលេង surprise អូនដូចមុនហើយមនុស្សផុសហាត់ដូចគ្នាទាំងអស់ មិនបានសុកសុកខឹងចឹងពេលស្អីៗខឹងនេះធ្វើមិនបាត់ទៅ ពេលស្រីស្រីខឹងអញ្ចឹងណាយើងនាំគាត់តែងខ្លួនឲ្យស្អាតជិះម៉ូតូដើរលេងហើយមកញ៉ាំអីឆ្ងាញ់ឆ្ងាញ់ ជាមួយនឹងឈុត Hut Anniversary តម្លៃត្រឹមតែ24.99ដុល្លារអ្នកទាំងអស់គ្នាមានភីហ្សាមួយមាន់ចៀនស្ប៉ាហ្គេទីដលង ភេសជ្ជៈ3កំប៉ុងអាចនាំឲ្យមនុស្សជាទីស្រឡាញ់របស់យើងបាត់ខឹងជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ភីហ្សាហាត់ជាឈុត Hut Anniversary នឹងទទួលបានការចាប់រង្វាន់ភ្លាមភ្លាមដែលអាចឆ្នៃកាដូជាច្រើនដល់ទៅឆ្នៃ100%ហ្មងថែមទាំងអាចផ្សងសំណាមចាប់រង្វាន់ធំផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាចំណាយលើសពី26.99ដុល្លារអ្នកទាំងអស់គ្នានឹងទទួលបានឱ ឱកាសចាប់ឆ្នោត រង្វាន់ធំដែលមានដូចជាញ៉ាំភីហ្សាហ្វ្រីមួយឆ្នាំពេញ iPad Air AirPod 3 JBL Boombox 2 JBL Go 3និង coupon 10ដុល្លារ50ដុល្លារជាច្រើនរង្វាន់ទៀត។ xa hạt mùi mát chóp chẹt